ហ្នឹងហើយបរិខាប្រើប្រាស់អីអីផ្សេងផ្សេងហ្នឹងឯងសំគួរដែលបបជិតកបីប្រើប្រាស់ហ្នឹងឯងកបិតកោខ្លះមកឥឡូវគេមាន អាឡាមកោអាឡាមហ្នឹងដូចធ្វើនៅខ្ញុំណា ដឹងតែពីអាមេរិកមកទាំងហ្នឹងឯងខ្មែរយើងកន្លែងខ្លះមានលក់ដែរមិនដឹង អានឹងមុខវា5ណាមុខ5គាត់ណាហ្នឹងគឺយើងកៅអីខ្លះខ្លះកបិតអីខ្លះអីទៅសល់អាមុខ5ហ្នឹងប្រកែណាហ្នឹងគាត់ណាមកពីយើងបាញ់ទឹកទៅវាវាអស់សក់អាហ្នឹងយើងប្រើបានយូរបាទមុនមុនហ្នឹងវាមុខតែ3ហើយសក់អីវានៅក្តោប គៀបនៅនឹងអាហ្នឹងប្រើការមិនបានល្អហើយវាតូចនេះផ្លែមុខធំ អីចឹងណាតែណាថ្ងៃពុទ្ធបរិស័ទនៅមិនចាំបាច់តែពេលកឋិនទេណា ពេលណាអីក៏មុនប្រើប្រាស់ទៅបានល្អញាតិញោមប្រគេនប្រសង់ចឹងកណាហ្នឹងឯងស្រួលស្រួលកិច្ចការដែលប្រសង់គង់នៅក្នុងពភ្នួបាន កៅសក់ហើយដាក់ប្រកេសាហ្នឹងឯងដាក់ប្រកេសាណាអាហ្នឹងយើងស្ដាប់បានដាក់ប្រកេសាដល់ដាក់ប្រកេសអាហ្នឹងជើងកាលហីដាក់ប្រកេសកាត់ក្បាលឯនេះហ្នឹងឯងហ្នឹងញោមប្រុសខ្ញុំកណាគាត់ច្រឡំដែរណាខ្ញុំកណាថាទៅរកដាក់ប្រកេសគេថាហីដាក់ប្រកេសមិនទៅខ្លួន ធ្លាប់និយាយថាឈឺប្រកែឈឺក្បាលដល់ទៅដាក់ប្រកែនេះកាត់ក្បាលចាអាហ្នឹងកសអេសណាគេសាក់គេសាហ្នឹងនៅតែសក់អញ្ចឹងតែយើងហៅឈឺប្រកែហ្នឹងមិនមិនសូវត្រូវទេពាក្យហ្នឹងណាហ្នឹងហើយអាពាក្យអាពាតប្រស័យស័កណាអាពាតផ្ស័យស័កផ្ស័យស័កហ្នឹងបានវាចំអាពាតផ្ស័យស័កយើងនិយាយឈឺប្រកេះឈឺប្រកេះឈឺសក់ហ្នឹងណាហ្នឹងឯង ដល់តែយើងគេស្ដាប់បានទៅច្រឡំអញ្ចឹងច្រឡំថាដាក់ប្រកេះទៅជាកាត់ក្បាលដាក់ប្រកេះគឺកោសក់នឹងឯងចឹងហ្នឹងហើយមានត្រៃចីវរដែលព្រះអង្គទ្រង់អនុញ្ញាតកឋិនចីវរតែមិនមែនកឋិនកត់កឋិនសាលាកឋិនលុយកឋិនប្រាក់អីទេហ្នឹងហើយគឺសំខាន់ គ្រឿងស្លៀកដណ្ដប់របស់អ្នកដែលមានវត្តបរិបត្តិល្អក្រៅពីនឹងជាបរិខាសំគួរសម្រាប់សាមណៈចឹងទៅ វេថ្វាយសង្ឃហើយជាគរុភ័ណ្ឌឬក៏ជាលក្ខុភ័ណ្ឌទៅតាមព្រះវិន័យប្រកាសបវារណាបច្ច័យ4ប្រសងហ្នឹងឯងឬក៏ថាពាក្យសង្កត់ត្រៃហ្នឹងក៏ក្រាន់តែយើងនិយាយទៅទេមិនតាន់មិនតាន់សម្រេចទេណាមិនតាន់សម្រេចទេ ថាជាប្រាក់អីបើយើងនិយាយសរុបមកថាសង្កត់ត្រៃអញ្ចឹងណាបើថាជាបច្ច័យ4ប្រសងគឺបវារណានឹងឯងទុកដាក់អកប្បយៈវត្ថុនិងកប្បយៈកាកៈរបស់គុណចាស់មួយអង្គមួយលានរៀលអី100ដុល្លារអីឬតាមប្រសងតិចច្រើនយើងចាត់ចែងតាមនឹងសូមគុណចាស់ប្រើប្រាស់នៅវិច័យចឹងទៅហើយខ្សល់ក្រៅពីនឹងទៀតទុកសម្រាប់វត្ត កសាងអីអីស្រេចតែយើង ប្រកាសទៅអាហ្នឹងរឿងប្រកាសហ្នឹងឯងកុំឲ្យយើងជជែកគ្នាគឺយើងប្រកាសឲ្យច្បាស់ច្បាស់ចឹងទៅចឹងហ្នឹងឯងហើយសំខាន់ គឺកឋិនចៃវដោយសារគ្រឿងឆ្លៀកដណ្ដប់របស់អ្នក ដែលមានវត្តបប្រតិបត្តិល្អសម្រាប់អ្នកបួសនេះគឺទិសដៅទៅកាន់ព្រះនិព្វានទៀត នៃខមៈកាយហើយនៃខមៈចិត្តទៀតខ្សែខ្សាណាស់នឹងគឺរឿងរ៉ាវនៅ ក្នុងโลกហ្នឹងបទងបទាញប្រកែប្រកាន់ឆ្លោះប្រកែកហើយទៅដល់ហ្នឹងគេថាគាត់ណា គឺថាប្រយ័ត្នពហោតាកលហាវិវេទីគឺវិវេតហើយនឹងការឆ្លោះប្រកែកហ្នឹងមកអំពីក្តីស្រឡាញ់ពេញចិត្តហួងហែងចឹងអញ្ចឹងនៅក្នុងចំណុចមួយដើម្បី ជាប្រធានបទនៃពធัวប្រកាស ដើម្បីឲ្យពុទ្ធបរិស័ទយើងជ្រាបថាអ្វីៗក្នុងโลกនេះដែលចូលមកកម្មជីវិតរបស់យើង តាមរយៈរូបសម្លេងកិនរផតពៈធម្មេរមនេះគឺមិនមែនសម្រាប់ឲ្យយើង ឆ្លោះប្រកែកទាស់ទែងដណ្ដើមគ្នាឬក៏ដូចជាថាដូចមុខបហូបយើងចង់យើងមិនចង់ យើងចូលចិត្តឬក៏យើងមិនចូលចិត្តអីទៅនោះទេហ្នឹងឯងចឹងចាំអញ្ចឹងណា អ្វីអ្វីក្នុងជីវិតរបស់យើងនេះគឺជាមេរៀននៃជីវិត សម្រាប់យល់សម្រាប់កំណត់ដឹងថ្នាក់បរិញ្ញាគឺគឺជាលោកនៃការសិក្សា ហើយ ដង្ហែព្រះពុទ្ធអង្គចេញចាកលោកមិនសម្រាប់ឲ្យយើងថានេះរបស់ខ្ញុំនេះរបស់អ្នកឯងមិនទេតែតែរឿងហ្នឹងជាប់ផ្ទះជាប់ហើយចឹងគឺតែអានេះរបស់ខ្ញុំនេះរបស់អ្នកឯងអានេះរបស់អ្នកឯងអានេះរបស់ខ្ញុំ ឬក៏ថាកុសលាខ្ញុំអកុសលានៅឯងក៏ក៏ជាប់ដែរព្រោះនៅ ក្នុងរឿងសេចក្តីប្រកាន់តែមានខ្លួនយើង វាត្រូវមានរបស់យើងហើយអញ្ចឹងគឺ អ្វីក៏ដោយគឺវាមិនមែនថាអានេះខ្ញុំចូលចិត្តអានេះខ្ញុំមិនចូលចិត្តមិនមិននិយាយពីរឿងចូលចិត្តមិនចូលចិត្តទេតែចូលចិត្តមិនចូលចិត្តជាប់អន្ទាក់ដូចតែគ្នាគឺណាគឺត្រូវពោលណាជាវោហាររបស់យើងរបស់អ្នករតីអីហ្នឹងយ៉ាងណាយើងត្រូវដឹងថាសម្រាប់ប្រើប្រាស់ ស់ហ្នឹងឯងរឿងបញ្ញត្តិតែនេះជា ការសិក្សាដោយ បរមត្តធัวទាំងហ្នឹងឯងត្រូវចាំអញ្ចឹងណាអ្វីអ្វីក្នុងโลกនេះមិនមែនសម្រាប់ឲ្យយើងចូលចិត្តមិនចូលចិត្តសម្រាប់ចែកគ្នា ឬក៏របស់យើងរបស់គេ អីទៅនោះទេវៃវៃក្នុងโลกនេះគឺសម្រាប់យល់សម្រាប់សិក្សាទាំងនឹងបានអត់ជាប់ អន្ទាក់នឹងឯងជាអារម្មណ៍ដែល ជាបញ្ញកម្មគុណនឹងជា អន្ទាក់របស់មេទាំងគឺវាជារឿងណាសោកនាដកម្មក្រៃលែងណាស់ណា ដែលយើងផុតពីពធัวហ្នឹងទៅទាំងខណាតេតាហេសោចន្តិនិរយមហេសមបេតាព្រះអង្គប្រកាសនរៈជា ប្រធាននៃវត្តសង្សារទាំងតែកាលណាផុតអំពីពុទ្ធសាសនាទៅមិនសម្រេចសោតាបត្តមៈជាដើមហ្នឹងទេ នៅក្នុងបឋិជនអាស្រ័យវត្តដាក់គឺចង្អៀតចង្អល់តាមតឹងពេញណែនត្រៀបត្រាក្នុងនរៈទៅចឹងវាអត់មានស្អីសម្រាប់ជួយបានទេទាំងហ្នឹងឯងវាជារឿងវត្តដាក់ហ្នឹងទោះជា សពេធម្មេអនត្តាហ្នឹងនៅតែអនត្តាអញ្ចឹងតែយើងវាអត់ដឹង ដែលអត់ដឹងព្រោះយើងតើតែបានជួបពុទ្ធសាសនាបានយើងដឹងសពេធម្មាអនត្តាហ្នឹងឯងហើយបើយើងគ្រាន់តែដឹងតែការប្រតិបត្តិនឹងឯងមិនបានជោគជ័យទេវានៅក្នុងសេចក្តីប្រកម្មមានយើងត្រូវរវល់ខ្វល់រវល់ខ្វល់រឿងអីរឿងអីរឿងអីមិនមិនជាអីទេណារវល់ខ្វល់នេះតតែងអភិសង្ខាគឺកម្មនេះដោយអំណាចតណ្ហាវាត្រូវកើតកម្មហើយវាធ្លាក់ចូលក្នុងបញ្ញវេរីនឹងឯងអកុសល កម្មនានាឃើញទេនិក្រន្ធដេរដ្ឋីចោតប្រកាន់មូលបង្កាច់ព្រះភិក្ខ ក៏សង់សំដែងរឿងមូលបង្កាត់ស្រស់ស្រស់ហ្មងតែចឹងនឹងឯងឲ្យបដាចារាអឺមិនរាចានាងចិញ្ចាទៀតទៅធ្វើមានគួអីអីចឹងទៅចោតប្រកាន់ពុទ្ធអង្គអីអីហ្នឹងគឺពួកនិក្រនដេរដ្ឋីហ្នឹងបង្កប់វិជាទៀតឲ្យនាងធ្វើអញ្ចឹង នឹងឯងហើយនាងសន្តារីនឹងគ្រាន់តែប្រកបឲ្យចេញចូលវត្តចេតពុនអីអីចឹងទេណោះជួលអ្នកសម្លាប់នាងនឹងកប់វត្តចេតពុនអីអីនឹងចឹងទៅគណាហើយរឿងអីអីផ្សេងផ្សេងទៀតទាំងអស់នឹងមកពីអីគេណាមកអំពីសម្គាល់ថាមានខ្លួនយើង មានអាត្មាអញហ្នឹងណា ហ្នឹងហើយខ្ញុំណាចេះចង់រំលឹកកន្លែងហ្នឹងដើម្បីឲ្យឃើញថា តាមពិតវាអត់ចាំបាច់សោះអត់ចាំបាច់ទៅប្រព្រឹត្តបញ្ញវេរីអត់ចាំបាច់ទៅប្រព្រឹត្តធ្វើអង្គុយយ៉ាង សុខក្រោមមលប់នៃប្រពុតក្រោមមលប់នៃពធัวក្រោមមលប់នៃប្រសង់ទទួលយកប្រធัวព្រះអង្គមកកំណត់ដឹងទៅវាអត់មានខ្លួនយើងចាំបាច់ខ្វល់រវល់នឹងថា ទៅចោតប្រកាន់មូលបង្កាច់ព្រះភិក្ខុសង្ឃព្រះដែលមានពភៈដើម្បីបានបរិស័ទដើម្បីបានលៀបសការៈយកមកនឹងយកមកឲ្យណាណា បើវាមានខ្លួនយើងអ្នកបានមែនទៅមានអីអានេះវាអត់សោះមើលមើលទៅអាគំនិតនេះវាសាងរឿងអញ្ចឹងមកវាសាងឲ្យមានខ្លួនឯងអញ្ចឹងទៅឲ្យទៅរវល់ប្រព្រឹត្តបញ្ញវរិយទៅអាហ្នឹងចឹងអត់ចាំបាច់ចឹងអត់ចាំបាច់ទេអត្តភាពនៃជីវិតគ្រប់ព្រះអង្គគ្រប់គ្នាជាផលនៃបច្ច័យនឹងឯងនៅមើលយើងគ្រាន់តែនិយាយជា បញ្ញត្តិដោយខ្លួនយើងខ្លួនអ្នកដតីអីចឹងអាហ្នឹងគឺត្រឹមត្រូវហើយនិយាយជាបញ្ញត្តិហ្នឹង ហើយប្រព្រឹត្តទៅដើម្បីថែរក្សា ខ្លួនឲ្យជាការរក្សាដ៏ល្អទៀតផងវាចូលនៅក្នុងចំណុចមួយទៀតគឺថាដែលព្រះអង្គសម្ដែង អត្តានញ្ជេប្រយ៉ាងជាញារខយនាងសរខេតាំងបើដឹងតែខ្លួនជាទីស្រឡាញ់របស់ខ្លួនក៏បីរក្សាខ្លួននេះឲ្យជាការរក្សាដ៏ល្អហ្នឹងអាហ្នឹងគឺព្រះអង្គទ្រង់សម្ដែងពាក្យថាខ្លួនហ្នឹងអាហ្នឹងគឺចាំបាច់ត្រូវប្រើប្រាស់ប្រព្រឹត្តទៅដើម្បីមើលថែខ្លួនឯងឲ្យបានល្អហ្នឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួនពីព្រមมันអាចអ្នកដតីបានសម្រេចមគ្គផលហើយយើងចេះតែសម្រេចទៅតាមអីអត់ទេនេះគឺថាជាគុណសម្រេច រៀងរៀងព្រះអង្គរៀងរៀងខ្លួនដោយការប្រឹងប្រែងជាយាមខ្លួនឯងផលសម្រេចម្អងម្អងម្នាក់ម្នាក់និព្វានសម្បត្តិហ្នឹងក៏អត់ចែកអីឲ្យគ្នាបានទេគ្រាន់តែថាតាមរយៈនៃពធទេសនាណែនាំប្រាប់ឧបាយវិធីក្នុងការប្រតិបត្តិទៅនឹងឯងដល់ទៅពេលបានសម្រេចគឺថារៀងរៀងព្រះអង្គរៀងរៀងខ្លួនព្រះរិយបុគ្គលមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងត្រូវបាននិព្វានសម្បត្តិជារបស់ខ្លួនដោយអំណាចសោតាបត្តមៈជាដើម នឹងឯងទៀតដែលបានកាត់ផ្ដាច់ឬគល់ទៅកម្មភពនិងឧបបត្តិភពនឹងមិនកើតឡើងព្រោះកម្មភពឧបបត្តិភពនឹងរមែងកើតឡើងរាប់ជាតិជាអនេកដោយមិនបាន អប់រំ នៅអរិយមគ្គដល់ទៅអរិយមគ្គសម្រាប់ទៅវាត្រូវកាត់ សេចក្តីទុកទាំងអស់ហ្នឹងទាំងកម្មភពឧបបត្តិភពមិនកើតឡើងហ្នឹងជានិរោធអរិយសច្ចៈហើយក៏គឺជាសម្បត្តិរបស់ព្រះអរិយបុគ្គលរៀងរៀងព្រះអង្គរៀងរៀងខ្លួនពីព្រោះអរិយមគ្គនេះកើតឡើងនៅក្នុងបុគ្គលណាអេតតតនិសម្ភូតាំងព្រមយានាំងអនុត្តរាំងនៃយន្តធិរិលោកមហាអញ្ញតថោជាយ៉ាងជាយន្តេអរិយមគ្គអង្គ8កើតនៅក្នុងអត្តភាពនៃបុគ្គលណាបុគ្គលនោះជាអ្នកប្រាជ្ញមានតែពៀនជាសម្បត្តិសម្រាប់បុគ្គលនោះមួយអង្គម្នាក់នឹងឯងទាំងអត់ អាចអ្នកតន្ត្រីមកនិព្វានអីជាមួយបានទេពីព្រោះនិព្វានគឺជាការកាត់នៅវត្តដាក់គឺមួយខ្សែមួយខ្សែដែលសន្មត់មួយអង្គមួយអង្គម្នាក់ម្នាក់ហើយដល់តែម្នាក់ទៀតទៅអត់មានអរិយមគ្គទេគឺអត់មានសម្បត្តិព្រះនិព្វានទេអត់មានបញ្ចូលនិព្វានអីជាមួយគេមួយឯងអីបានទេពីព្រោះនិព្វានគឺជាការកាត់នៅវត្តដាក់នឹងតលតែអរិយមគ្គកើតឡើងអញ្ចឹងត្រូវមើលថែរក្សាខ្លួនឯងឲ្យជាការរក្សាដល់ល្អសេចក្តីហ្នឹងពុទ្ធបរិស័ទយើងគឺត្រូវ ត្រូវឲ្យបានជ្រាបច្បាស់ថាយើង យើងមួយអង្គមួយអង្គម្នាក់ម្នាក់នឹងឯងដែលព្រះអង្គសម្ដែងក្នុងអត្តវៈអត្តាហេអត្តណោនាថោខ្លួនជាទីពឹងខ្លួនអីអីហ្នឹងគឺបានដេកថាមិនមែនអ្នកដតីគឺត្រូវទៅជាកុសល របស់យើងដើម្បីជួយខ្លួនឯងបានហ្នឹងហ្នឹងឯងអញ្ចឹងគឺយើងយើងស្ដាប់ឲ្យបានថាយើងត្រូវតែគ្រប់គ្រងខ្លួនឯងហ្នឹងឲ្យជាការគ្រប់គ្រងដល់ល្អគឺ ថែរក្សាចិត្តនឹងឯងឲ្យជាខ្លួនរបស់យើងគឺណាខ្លួនយើងហ្នឹង គឺឲ្យវាច្បាស់ប្រកបជាខ្លួនរបស់យើងហ្នឹងណាខ្លួនក្នុងទីនេះគឺបានដូចតែបញ្ញត្តិហ្នឹងឯងបញ្ញត្តិថាមិនមែនអ្នករតីហ្នឹងប៉ុន្តែឲ្យច្បាស់ប្រកបថាជាខ្លួនរបស់យើងហ្នឹងយ៉ាងម៉េចខ្លួនរបស់យើងហ្នឹងគឺបានដូចថាមិនចាំបាច់ដូចអ្នករតីទេហ្នឹងឯងពីព្រោះរឿងដែលផ្សេងផ្សេងគ្នាហ្នឹងវាទៅដោយវិសេសលក្ខណៈហ្នឹងឯងទៅតាមផលរបស់បច្ច័យដែលយើងនិយាយជាបុគ្គលមាន លោកជាថៃមាន ព្រះរាជាមានមនុស្សមានទេវតាមានអ្នកមានអ្នកក្រអ្នកតូចអ្នកធំអីហ្នឹងបរោះស្ត្រីអីអីហ្នឹងសភាពទាំងអស់ហ្នឹងគឺមិនចាំបាច់ ដូចគ្នាទេនឹងឯងចឹងមិនចាំបាច់ដូចគ្នាទេអាហ្នឹងឯងគឺថាខ្លួនយើងហ្នឹងវាចាំបាច់ដែលយើងត្រូវតែឲ្យបានយល់ដឹងថាដែលយើងមិនចាំបាច់ដូចអ្នកដទៃគឺបានដេកថាអាការដែលយើងចេះតែប្រៀបធៀបជាមួយអ្នកដទៃនោះវានាំឲ្យយើងកើតទុក្ខ ហ្នឹងឯងចង់ឲ្យដូចអ្នកដតីយ៉ាងនេះចង់ឲ្យដូចអ្នកដតីយ៉ាងនោះអីអីហ្នឹងអានោះវាទូសកាយតិថិទៅវិញអាហ្នឹងឯងក្នុងការដែលចង់ឲ្យខ្លួនឯងសម្គាល់ថាមានខ្លួនយើងមានអ្នកដតីនេះ អាហ្នឹងគឺវាជាសកាយតិថិហើយអញ្ចឹងវានាំឲ្យមានសេចក្តីទុកខ្វាយខ្វល់ចង្អៀតចង្អល់ហើយអញ្ចឹងគឺថាត្រូវមើលថែ ខ្លួនយើងហ្នឹងឲ្យឲ្យវាជាខ្លួនយើងពិតប្រកបហ្នឹងគឺក្នុងសេចក្តីថាមិនចាំបាច់ដូចអ្នកដតីទេគ្រាន់តែ យើងមកពិនិត្យមើលខ្លួនយើងហ្នឹងឲ្យឃើញ ច្បាស់ថាតើវាជាស្អីហ្នឹងឯងដល់ទៅ ពិនិត្យខ្លួនយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួនទៅរូបគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងឯងទាំងមានចាំបាច់ដូចអ្នកដតីអីឲ្យតែអ្វីដែលថាដែលសន្មត់ថាជាខ្លួនយើង នឹងឯងប្រកាសជាបរមត្តមានចាំបាច់ដូចអ្នកដតីធ្វើអីគឺណាពីព្រមវាសំខាន់គឺគ្រប់ព្រះអង្គគ្រប់គ្នាវាមានកាយវេទនាចិត្តធម៌នេះ ហ្នឹងហើយដែលនិយាយទៅតាមសតិប្បដ្ឋានជាទីតាំងរបស់សតិរលឹកឬក៏យើងពោលទៅតាមបញ្ញខណ្ឌគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណឬបើយើងនិយាយទៅដោយបរមត្ថចិត្តចេតសិករូបវាមានចាំបាច់ដូចអ្នកដតីអីឲ្យតែចិត្តចេតសិករូបរបស់យើងរៀងរៀងព្រះអង្គរៀងរៀងខ្លួននោះប្រកបជាបរមត្ថអ្នកអត្តាមកចាំបាច់ទៅដូចអ្នកដតីដូចដូចធ្វើអីបើអាដែលកំពុងមានហ្នឹងវាមិនមែនជាអត្តាតួខ្លួនយើងទៅហើយហ្នឹងចាំបាច់ទៅដូចអ្នកដតីអីដូច្នេះខ្លឹមសារវាមិនមែនទៅដូចអ្នកដតីទេ ហិង្សាគឺលះសកាយៈទិដ្ឋិអីណាឲ្យតែអ្វីដែលយើងមានហើយហ្នឹងអត់មានចាំបាច់យើងទៅចង់បានរបស់អត់ឬក៏ដូចអ្នកដតីអត់ចាំបាច់នាំតែកើតទុកទេកំណត់អ្វីដែលយើងកំពុងមានហ្នឹងឲ្យឃើញថាជាបរមត្តធัวទៅនេះឯងតែជាជោគជ័យហ្នឹងឯងនៅក្នុងឱកាសដែលយើង បានជួបនឹងព្រះពុទ្ធសាសនាទាំងសន្សំប្រាក់បានជាសិទ្ធិ សន្សំបុណ្យកុសលបងប្អូនកូនចៅប្រុសស្រី បានទៅជាមនុស្សល្អមែនណាសំប្រាក់បានថាបានសំបានបានបានទៅជាសិទ្ធិប៉ុន្តែយើងសំបនរាល់ថ្ងៃនេះបានទៅជាមនុស្សល្អដល់ទៅទីបំផុតសិទ្ធិនៅតែក្រចំណែកនោះល្អទៅចេះគ្រប់ទាំងសូមអនុមោទនាបញ្ជាសាធុ វត្តអីមិនគួរវត្តសេរីមង្គលារាមវត្តសេរីមង្គលារាមសូមនមស្ការថ្វាយបង្គំជុំបីនៃប្រតនត្រ័យគឺពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំព្រះគ្រូចៅអធិការវត្តសេរីមង្គលមង្គលារាមណាណានៅក្នុងសេរីមង្គលណាណាហើយនៅក្នុង អឺខេត្តកំពង់ធំគុណណាណាសូមសុកបារាយណាសូមនមស្ការថ្វាយបង្គំកណាគុណចាស់គ្រប់ព្រះអង្គជលវរធម្មោសច្ចកល្យាណោកណាគុណចាស់ព្រះអង្គបញ្ញាបយោតោហើយកណាគុណចាស់គ្រប់ព្រះអង្គដែលគង់នៅក្នុងវត្តនេះសូមឱកាសអំពីប្រសងដើម្បីបាន ការសម្ដែងធัวរួមជាមួយលោកគ្រូកេបណ្ឌិត និងធម្មចារ្យជាជំនិតសូមចម្រើនពរចំពោះពុទ្ធបរិស័ទទាំងអស់ ទាំងពុទ្ធបរិស័ទនៅទីនេះហើយនិងពុទ្ធបរិស័ទដែលអញ្ជើញមកតាមលោកគ្រូស្ដាប់ធัวបានពីរកន្លែងព្រឹកមិញឥឡូវនេះ3ទៀតល្ងាចនេះមួយទៀតចប់ស្អែកគិតទៀតណាហើយញាតិញោមស្ដាប់ធัวអញ្ចឹងទៅលោកគ្រូក៏លើកឡើងចាប់ផ្ដើមមកថាប្រធានបទគឺអវ័យអវ័យដែលចូលមករូបយើងតាមទ្វារវិថីទាំង6ហ្នឹង គឺតាមទ្វាភ្នែកទ្វាតិជាទ្វាច្មោះទ្វាអណ្ដាតទ្វាកាយទ្វាចិត្តគឺជា អារម្មណ៍របស់ចិត្តដែលឃើញរូបឬសម្លេងធំក្លិនដឹងរសផតពៈអីអត់មែនធ្វើឲ្យយើងតោះទេអានោះគឺជាសភាវធម៌ពិតដែលប្រកបឡើង ដែលប្រកបឡើងពីព្រោះជាអហេតុកវិបាកគឺជា អកុសលវិបាកខ្លះកុសលវិបាកខ្លះនឹងគឺមិនមែនយើងចង់ឃើញរូបជាទីពេញចិត្ត ឃើញចង់ឃើញរូបមិនជាទីពេញចិត្តតាមយើងទេប៉ុន្តែកម្មដែលយើងធ្វើពីអតីតមកវាឲ្យផលមកវាឲ្យផលមកដោយអកុសលកម្មវាឲ្យអកុសលវិបាកគឺជាផលដ៏ឆ្អិនរបស់បាបដល់កុសលកម្មវាឲ្យកុសលវិបាកឃើញរូបជាទីពេញចិត្តឬសម្លេងជាទីពេញចិត្តជាដើមអញ្ចឹងបរមត្តធម៌ហ្នឹងគឺជាសច្ចធម៌គឺជាសភាវៈធម៌ពិតមានវិសេសលក្ខណៈ របស់វាច្បាស់លាស់វាអត់មានយើងទៅចង់បាន អី នៅក្នុងโลกនេះ តាមតែយើងចង់ទេកាលណាយើងចង់ បាន អ្វីតាមតែយើងចង់ គឺជាតួតណ្ហាតណ្ហាសេចក្តី ប្រាថ្នា ចង់ បានឲ្យវាចេះចង់បានឲ្យវាចោះរូបយើងខ្មៅប៉ុន្តែចង់ឲ្យគេធ្វើឲ្យទៅជាសណាឲ្យសនឹង Michael Jackson ហ្នឹងគឺថាធ្វើរូបឲ្យទៅជាសឥឡូវស្លាប់បាត់ហើយ ណាចង់បានអញ្ចឹងប៉ុន្តែចង់ឲ្យខុសអំពីសភាវធម៌ពិតហើយញាតិញោមការចង់នឹងកាលណាយើងចង់បានចង់បានគ្រប់តែពេលអានឹងវាជាតួតណ្ហាប៉ុន្តែយើងដូរអាការចង់បាននឹងឲ្យវាទៅជាបញ្ញាឲ្យវាទៅជាតួបញ្ញាយល់ព្រមជាមួយសច្ចធម៌ដែលកំពុងប្រកបអានឹងគឺប្រធានបទលោកគ្រូគាត់លើកឡើង ជាចំណុច សំខាន់ព្រឹកមិញលោកគ្រូសម្ដែងអំពីព្រាមដែលជាអ្នកបូជាភ្លើងព្រាមជាអ្នកបូជាភ្លើងហ្នឹងគឺគាត់គាត់បូជាហើយវាមានបាយះគាត់បាយះគាត់នឹងបាយគាត់យកមកបូជាភ្លើងដូចទៅវាសល់សល់ទៅគាត់ឃើញព្រះសម្មាសម្ពុទ្ធគាត់ចង់បានឲ្យ ទៅព្រះសម្មាសម្ពុទ្ធសួរអំពីជាតិតើព្រះអង្គនឹងមានជាតិជាអីណាជាតិជាព្រាមជាតិជាខត្តយតកូលអីអីអីចឹង ព្រះអង្គអត់ឆ្លើយព្រះអង្គឆ្លើយអំពីការបដិបត្តិអត់មានជាតិអីអត់មានពូជអង្វោអីអត់មានតកូលអីកោតអីទេប៉ុន្តែទោះបីជាតកូលអ្នកចាក់សម្រាមតកូលច័ន្ទដៀលអីក៏ដោយឲ្យតែអ្នកនឹងបដិបត្តិល្អឈ្មោះថាមនុស្សល្អអត់មានទៅលើឬតកូលទេអញ្ចឹងបានជាព្រាមនឹងនិយាយព្រះសម្មាសម្ពុទ្ធសម្ដែងថា ណាអណ្ដាតរបស់តថាគតហ្នឹងជាវេក ដែលដួសនៅព្រះធัวនឹងដាក់ទៅ ក្នុងកន្លែងបូជាភ្លើងនឹងគឺហត្ថយវត្ថុរបស់អ្នកនឹងនឹងគឺចង់បង្ហាញថាព្រះអង្គសម្ដែងធัวដើម្បីឲ្យណាព្រាមនឹងបានស្ដាប់ ហើយព្រាមនឹងបានយល់នៅព្រះធัวហើយ ព្រាមនឹងព្រមតាមព្រះអង្គអាហ្នឹងគឺអណ្ដាតដូចជាវេកហត្ថយវត្ថុដូចជាកន្លែងដាក់ភ្លើង ចិត្តដែលបានទូលមានល្អហើយឈ្មោះថាភ្លើងរបស់បរោះពួកបុគ្គលអ្នកមានវេទងូតនៅក្នុងអន្លង់ណា មិនទៅទឹកសោះណាងូតនៅក្នុងអន្លង់ដែលមិនទៅទឹកហ្នឹងឲ្យពីព្រោះព្រាមហ្នឹងគេយល់ថាទៅមុជទឹកលៀងបាបទៅមុជទឹកឲ្យអស់អំពើបាបអីយ៉ាងណាយ៉ាងណា ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីទឹកដែលអន្លង់ដែលងូតទៅមិនទៅទឹកណាគឺសិល សិលនេះសិល5សិល8ដែលញាតិញោមមានហ្នឹងគឺជាអឺជាអឺការងូតហើយមិនទៅទឹកខ្លួនសោះតែឆ្លងត្រើយទៅដល់ព្រះនិព្វានមនាលព្រាមអន្លង់នេះគឺជាធัวមានសិលជាកំពង់មិនល្អក់ដែលសប្បុរសទាំងឡាយសរសើរថាជា របស់សប្បុរសទាំងឡាយមរៀលព្រាមសច្ចៈក្តីសច្ចៈនឹងគឺមានវិជ័យសច្ចៈណាការការពោលពាក្យពិតប្រកបនឹងមានវិជ័យសច្ចៈរហូតដល់បរមត្តសច្ចៈដែលឃើញសង្ខារធัวទាំងឡាយមិនទៀងជាទុក្ខជាអនត្តានឹងជាបរមត្តសច្ចៈរហូតដល់ព្រះនិព្វាន ធម្មៈក្តីណា ធម្មៈក្តីនឹងព្រះអធិកថាសម្ដែងអំពីអរិយមគ្គប្រកបដោយអង្គ8ប្រការ ប៉ុន្តែវាវីរតៈ3ពីព្រោះកាលណាវានៅជាលោកយៈវាមានតែ3ទេ គឺសមាវិជ្ជាសមាកមន្តោសមាវិជ្យមៈសមាសតិសមាសមាសតិសមាសមាធិណានឹងគឺឈ្មោះថាជាធម្មៈណាហើយចំពោះណាសញ្ញមៈគឺការសម្រួមនឹងគឺសម្រួមដោយអឺ ដោយសមាកមន្តោហើយនឹងសមាអាជីវោនឹងគឺជាអការសង្រួមនឹងហើយព្រមចរិយធម៌នេះគឺជាធម្មជាតិនៅកណ្ដាលកណ្ដាលសាស្តតិដ្ឋិហើយនឹងឧច្ឆេតតិដ្ឋិសាស្តតិដ្ឋិឃើញថា ខ្លួនយើងនឹងជាអ្នកទៅកើតទៀតស្លាប់ទៅទៅកើតទៀតមានពលិនមានអត្តាអីទៅកើតទៀតណាឧច្ឆេតតិដ្ឋិគឺស្លាប់ទៅសូន្យ ណានៅក្នុង Christian ហ្នឹងពួកខាងយេស៊ូហ្នឹងគេថាស្លាប់ទៅសូន្យអីចឹងទៅអាហ្នឹងគឺជាឧច្ឆេតតិដ្ឋិប៉ុន្តែធัวរបស់ព្រះសម្មាសម្ពុទ្ធជាធម្មជាតិកណ្ដាលគឺមជ្ឈមាបដិបទាដែលប្រព្រឹត្តទៅ នៅក្នុងពោធិបកយធัวទាំង37មានសតិប្បដ្ឋាន4ជាដើមដែលជាកណ្ដាលគឺព្រះសម្មាសម្ពុទ្ធ ព្រះអង្គឯងនឹងឯងរួឃើញមជ្ឈមាបដិបទា ដែលនៅរវាងណាផ្លូវអមទាំងពីរសាស្តតិដ្ឋិហើយនឹងអុឆេតតិដ្ឋិឬក៏នៅចន្លោះកាមសុខាលការនិយោគហើយនឹងកលមឋានកអតកលមឋានយោគណានឹងគឺជាផ្លូវកណ្ដាលជាចំណែកដ៏ប្រសើរចូលអ្នកធ្វើនៅការនមស្ការ ចំពោះព្រះខេណាស្រប ណាព្រះខេណាស្របនឹងលោកអស់កិលេសដែលជាតួធ្ងន់នៅក្នុងលោកនេះហើយតទៅទៀតជាបុគ្គលបរិសុទ្ធដែលព្រាមឯងនឹងត្រូវនមស្ការនឹងគឺការលើកឡើងដើម្បីបញ្ជាក់ឲ្យឃើញថាលោកគ្រូបានបញ្ជាក់ថែមមិញហ្នឹងគឺឲ្យញាតិញោមចាត់ម្ដងទៀតពីព្រោះជួនកាលសម្ដែងម្ដងអញ្ចឹងទៅវាទៅបាត់អស់ទៅវាហើរតាមខ្យល់អស់ទៅសំបីអាត្មាអង្គុយចិត្តលោកគ្រូហ្នឹងក៏អត់ចាំអស់ដែរអត់ចាំអស់ដែរ ពីព្រោះវាត្រូវការសេចក្តីបញ្យលបន្ថែមធ្វើអត្ថាធិប្បាយបញ្យលលើកឧទាហរណ៍ទៅអាចយល់បាននឹងគឺចង់ឲ្យពុទ្ធបរិស័ទញាតិញោមហើយរឿងនឹងវាតាកតងនឹងការសាកសួររបស់កណាគុណចាស់ព្រះអង្គបញ្ញាបជោតោម្សិលមិញនៅផ្ទះគេដែរគឺការដែលញាតិញោមប្រឹងប្រែងគឺមានព្រះនិព្វានម្នាក់ម្នាក់ហ្នឹង នឹងគឺចង់បញ្ជាក់ថា ក្នុងកាលសម័យឥឡូវនេះជាជាខណៈជាសម័យដែលអាចមានការបានត្រាស់ដឹងនៅសោតាបដិមៈសោតាបដិផលសកតិគាមិមៈសកតិគាមិផលអនាគាមិមៈអនាគាមិផលហើយព្រះអរហន្តអស់ហើយនឹងជាខណៈជាខណៈជាពេលវេលាជាឋានៈជាឱកាសដែលអាចប្រព្រឹត្តធម៌បានសម្រេច ឲ្យតែញាតញោមពុទ្ធបរិស័ទកណាគុណចាស់ព្យាយាមស្ដាប់ឲ្យយល់អំពីតួធัวដែលកំពុងប្រកាសហ្នឹងគឺអាចចាប់បានណាអាចចាប់បានអាចដឹងថាវិធីដែលប្រព្រឹត្តទៅដើម្បីបានសម្រេចគុណធម៌រហូតដល់សោតាបដិមៈហ្នឹងតើត្រូវបដិបត្តិយ៉ាងម៉េចតើត្រូវប្រឹងប្រែងយ៉ាងម៉េចណាឲ្យត្រូវតាមសមាបដិបទានឹងគឺជាចំណែកនៃការដែលលោកគ្រូលើកឡើងចង់បញ្ជាក់ថា ជាគណៈជាសម័យដែលមានណានៅសាមណៈទី1សាមណៈទី2សាមណៈទី3នៅឡើយគឺតួព្រះសោតាបានព្រះសក្តិគាមីព្រះអនាគាមីអឹមដូច្នេះយើងមិនអាចរងចាំថាអេឥឡូវនឹងខ្ញុំមិនអាចព្រឹត្តប្រណិប័តបានទេណាចាំជួបព្រះសម្មាសម្ពុទ្ធសិន បានស្ដាប់ធัวហើយបានត្រាស់ដឹងចុះឥឡូវនឹងកំពុងរស់នៅនឹងមានធัวដែរតា ណាមានធัวមានវិធ័យចិត្តតាមទ្វារទាំង6ដែលជាការប៉ះខ្ទប់រវាងចក្ខុប្រសាទហើយនឹងរូបារម្មណ៍សោតប្រសាទជាមួយនឹងសត្យារម្មណ៍ជាដើមហើយវិញ្ញាណក៏កើតឡើងដឹងនៅអារម្មណ៍ទៅតាមនឹងរួចហើយក៏រលត់ទៅមโนទ្វាធ្វើកិច្ចដឹងដែលព្រះសម្មាសម្ពុទ្ធសម្ដែងមិញហ្នឹងឯថាអណ្ដាតរបស់តថាគតជាវេកហ្នឹងគឺដួស ព្រះធัวនឹងដាក់ទៅក្នុងហត្ថយវត្ថុរបស់ព្រាហ្មណ៍ហើយព្រះធัวវាជាជាមโนធិជាធម្មរមណាវាជាធម្មរមដែលដឹងដាក់បានដោយហត្ថិដឹងបានដោយមโนវិញ្ញាណអញ្ចឹងបានមโนវិញ្ញាណនឹងធ្វើកិច្ចដឹងរឿងពធហ្នឹងដឹងការបដិបត្តិសតិប្បដ្ឋាន4គឺមាននៅអារម្មណ៍គឺ កាយានុបស្សនាសតិប្បដ្ឋានវេទនានុបស្សនាសតិប្បដ្ឋាន ចិត្តានុបស្សនាសតិប្បដ្ឋានធម្មានុបស្សនាសតិប្បដ្ឋានអាការដឹងរបៀបនឹងគឺជាធម្មជាធម្មអារម្មណ៍ដែលមโนវិញ្ញាណនឹងដឹងអញ្ចឹងនឹងឯងដែលជាការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីការដួសវេករបស់តថាគតគឺអណ្ដាតហ្នឹងគឺអណ្ដាតហ្នឹងដួសនៅព្រះធម៌ហ្នឹងដាក់ទៅក្នុងហត្ថយវត្ថុរបស់ព្រាមឯងដែល ជាកន្លែងបូជាភ្លើងហ្នឹង នឹងគឺចង់ឲ្យពុទ្ធបរិស័ទញាតិញោមឃើញថាឥឡូវសម័យកាលដែលយើងអាចប្រព្រឹត្តទៅបាន ម្នាក់ម្នាក់ឲ្យតែខំប្រឹង គឺនឹងបាន ដល់ព្រះនិព្វាន តាមដែលការព្រះសម្មាសម្ពុទ្ធព្រះអង្គពន្យាដូច្នេះនេះគឺជា ចំណុចសំខាន់ហើយព្រមយៈព្រមចារ្យធម៌ដ៏ប្រសើរនេះគឺជាធម្មជាតិតាំងនៅក្នុងកណ្ដាល គឺយើងយល់ហើយនៅ ក្នុងពធគឺសាស្តតិដ្ឋិនោះវាអត់មានទេ វាអត់មានសัตว์បុគ្គលស្លាប់ហើយទៅកើតទៀតអីទេរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌរលត់ហើយបែកធ្លាយណាអាយុក្តីភ្លើងធាតក្តីវិញ្ញាណក្តីតលះបងកាយនេះទៅក្នុងកាលណាហើយកាយនេះក៏ដល់នៅសេចក្តីមិនគួរនឹងទុកដាក់ឲ្យនៅលើផ្ទះសម្បែងបានឡើយគេតែងយកទៅចោលឲ្យដេកសង្កត់ទៅលើផែនដេកដូចជាអង្កត់អស់រោគប្រយោជន៍គ្មានឡើយអានឹងគឺចង់ឲ្យញាតិញោមឃើញថាយើងកំ ដែលយើងថាយើងកំពុងរស់នៅដោយបរមត្ថដោយខណ្ឌដោយធាតដោយអាយតនៈគឺអត់មានយើងទេប៉ុន្តែអត្តភាពនេះគឺខណ្ឌ5រូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌឯយើងវាអត់មានកំពុងរស់នៅនេះចុះបើឥឡូវនឹងយើងអត់មាន ដល់ទៅពេលស្លាប់ មានយើងឯណាជាអ្នកស្លាប់ រូបខណ្ឌបែកធ្លាយវេទនាខណ្ឌបែកធ្លាយសញ្ញាខណ្ឌបែកធ្លាយសង្ខារខណ្ឌបែកធ្លាយវិញ្ញាណខណ្ឌបែកធ្លាយឯយើងអត់បានស្លាប់ទេព្រោះយើងវាអត់ទាំងមានស្រេចទៅហើយអាស្រ័យហេតុនេះហើយបានជាលោកគ្រូបញ្ជាក់ថា ម្នាក់ម្នាក់អាចប្រព្រឹត្តប្រណិប័តបាន ព្រះនិព្វានរៀងៗខ្លួន ប៉ុន្តែវាមិនមែនមាន ព្រះនិព្វាននៅកន្លែងណា ដូចជាឋានតាវតឹងឬព្រះនិព្វាននៅក្នុងឋានតោសិតព្រះនិព្វាននៅក្នុងឋានយាមិអត់មានទេវាតល់តែអ្នកនឹងប្រព្រឹត្តប្រណិបត្តិ ដោយអរិយមគ្គប្រកបដោយអង្គ8ប្រការ គឺជាព្រមព្រមយានដ៏ប្រសើរហើយក៏បានទៅដល់គឺចិត្តហ្នឹងចិត្តនៅក្នុងសោតាបតិមគ្គហ្នឹងកើតឡើងមានព្រះនិព្វានជាអារម្មណ៍ណាហើយក៏សម្គាល់ថាអ្នកនឹងជា ព្រះសោតាបានជាដើមសូមអនុមោទនា